ស្ដីមួយអ្នករៀនទាំងអស់គ្នាសួស្ដីសិស្សទាំងអស់គ្នានិងសួស្ដីដល់ជនរួមភាសាអ្នកទាំងឡាយដែលស្វែងរកមេរៀនភាសាខ្មែរមានប្រយោជន៍ជាពិសេសមេរៀនភាសាខ្មែរនៅក្នុងថ្នាក់ទី7បាទកម្រិតថ្នាក់ទី7អញ្ចឹងថ្ងៃនេះយើងមកជួបគ្នាតាក់ទងចំណុចនេះបំណិនតួអង្គឯកតួអង្គរងបាទអញ្ចឹងអ្វីទៅ ជាតួអង្គឯកអ្វីទៅជាតួអង្គរងហើយការដែលយើងដឹង អំពីតួអង្គឯកដឹងអំពីតួអង្គរងធ្វើឲ្យយើងវាផ្ដល់អ្វីដល់យើងធ្វើឲ្យយើងបានអ្វីអញ្ចឹងលោកគ្រូនឹងបាទភ្ជាប់ជាមួយនឹងកិច្ចតែការបង្រៀនដើម្បីឲ្យបង្រៀនទៅត្រូវទៅតាមលំនាំបង្រៀនបានច្រើនបាទអឺកុំឲ្យប្រាសចាក់ឆ្ងាយពីព្រោះណាមណាមួយមិនមែនជាគ្រូគ្រូដែលបង្រៀននៅវិទ្យាល័យមែនណានៅវិទ្យាល័យណាមួយអត់មានអឺ គេហៅថាគ្រូកសោកម្រិតគ្រូមធ្យមបាទលោកគ្រូជាគ្រូបឋមទេតែដើម្បីជួយប្អូនឲ្យបានរៀនណាអញ្ចឹងក៏មានកំណត់ថាថតទៅឲ្យបានអ្នករកវីដេអូត្រូវការរៀនហ្នឹងបានមើលផងបាទអញ្ចឹងបានជួយអ្នកទាំងអស់គ្នាដែរតាមលទ្ធិតាមលទ្ធភាពអញ្ចឹងនៅក្នុងមេរៀននេះផងដែរអបញ្ជាក់ណាមួយក៏អត់មានបទពិសោធន៍ច្រើនទាក់ទងនឹងមេរៀនសិស្សធំណាព្រោះសិស្សធំវាត្រូវការចំណេះដឹងដែលធ្វើឲ្យ មនុស្សធំងាយយល់ច្រើនវាជ្រៅណាគឺថាជំរឿននៃការបញ្យល់អញ្ចឹងអាហ្នឹងគឺបទពិសោធន៍មួយគឺវាអត់សូវមានយើងមានព្រៀនតកូនក្មេងណាទៅនឹងការបកបអ្វីអ្វីអញ្ចឹងនៅក្នុងមេរៀននេះដែរគឺមាន3ចំណុចដែលផ្ដល់ឲ្យយើង បាទចំណុចទី1ចំណេះដឹងបាទឲ្យបងប្អូនទាំងអស់គ្នាស្គាល់ពីលក្ខណៈតួអង្គឯកបាទស្គាល់អំពីលក្ខណៈណាតួអង្គឯក តួអង្គរងក្នុងរឿងបានល្អជាងរឿងណាក៏ដោយកាលណាយើងសិក្សានឹងរួចហើយយើងអានរឿងផ្សេងផ្សេងយើងចាប់បានអូនេះតួល្អហើយបានល្អនេះតួរងហើយបានហៅតួរងនឹងពីព្រោះវាអត់មានកន្លែងណាដែលគួរឲ្យគេហៅថាបញ្ចេញថ្វីដៃណាជួតគាត់ជាងរៀងអន់ជាងគេអញ្ចឹងណាបាទគាត់មិនក្លាហានដូចគេអញ្ចឹងយើងហៅគាត់តួអង្គឯកបិកើគឺហៅតួអង្គរងបាទអឺច្បាស់លាស់តាមរយៈការសិក្សាអត្ថបទគុំរូដែលយើងនឹងបាទនៅបន្តនេះ ហើយចំណុចទី2បំណិនអញ្ចឹងមេរៀននោះបំណិន បំណិនមកន័យថាប៉ិនអ្វីដែលយើងពូកែយើងប៉ិនណាអញ្ចឹងយើងមិនមែនប៉ិនភ្លាមទេយើងមិនមែនមានបំណិនភ្លាមទេមិនតែយើងរៀនដើម្បីឲ្យយើងមានបំណិនអញ្ចឹងបំណិនយើងចាប់ដើមយើងយល់ដឹងតិចតិចចេះឆ្លើយតិចតិចរហូតដល់យើងឆ្លើយបានរៀងច្រើនណាហ្នឹងបំណិនយើងវាមិនថាប៉ិនគឺបកែមកអត់ទេគាត់ថាយើងប៉ិនម្ដងតិចម្ដងតិចល្អឡើងបាទបំណិនហ្នឹងមិនឲ្យប៉ិនភ្លាមទេធ្វើម៉េចយើងចំណេះដឹងយើងវាចាប់បាន ចាប់បានចាប់បានយ៉ាងម៉េចចាប់បានខុសខុសនេះបាទសូម្បីអាសម្ដីយើងនិយាយហ្នឹងក៏វាខុសគ្នាដែរមិនខ្លះនិយាយបានល្អជាងព្រោះជាងអញ្ចឹងណាច្រៀងបានព្រោះគេហៅតែច្រៀងទៅសម្ដីព្រោះមែនទេណានិយាយព្រោះគេទៅចូលសំលេងទៅបាទគេធ្វើជាតារាសំដែងពួកគេមានទេពកោសោះយើងនិយាយព្រោះល្មមតាមលក្ខណៈយើងទៅលោកគ្រូបានធ្វើមកគ្រូបង្រៀនក៏អាចដែលណែនាំតាមលក្ខណៈចំណេះដឹងប៉ុណ្ណឹងទៅបាទ គ្រូរៀនបន្ថែមទៀតទៅយល់ដឹងច្រើនអាចធ្វើការងារដែរមានសមត្ថភាពលើសនឹងទៀតអាចទៅបរៀនដល់ពួកក្មេងធំធំព្រោះព្រៀនដល់គ្រូទៀតកណ្ដាលចេះដឹងច្រើនណាបាទចំណុចមិញចំណុចទី2បំណិនប្រើពីលក្ខណៈមិញឲ្យកូនស្គាល់ចំណេះដឹងគឺឲ្យកូនស្គាល់ដូចគេបង្ហាញណាហើយបើចង់ចេះគឺហាត់ធ្វើខ្លួនឯងបាទអញ្ចឹងអញ្ចឹងបំណិនគឺឲ្យប្រាប់កណ្ដាលប្រាប់បានគឺយើងដឹងច្បាស់ណាលក្ខណៈអឺ នឹងរោគតួអង្គឯកណាប្រាប់អាដាមតួអង្គឯកវាចេះតួអង្គរោគវាតួអង្គរោគវាវាចេះហើយរោគឲ្យគេមើលរឿងនឹងមានតួអង្គណាខ្លះប្រាប់គេមកនឹងគឺគោលចំណេះដឹងហើយគោលមានចំណេះដឹងគោលមានបំណិនបានល្អច្បាស់លាស់តាមរយៈការសិក្សា ដូចគ្នាតបគំរូ ចំណុចទី3អេរយាប័តបណ្ដោះស្មារតីយកចិត្តទុកដាក់អញ្ចឹងកណាកូនឲ្យកូនរៀននឹងហើយថ្ងៃក្រោយកូនអានរឿងទៅកូនមានមានការយកចិត្តទុក ដាក់បាទគឺគុណនឹងដឹងអ្នកខ្លះគេអានតែដឹងទេថាខុសហើយរឿងនេះអានេះទូអង្គឯទូអង្គរងណាព្រោះក្បាលរឿងយើងមើលវីដេអូក៏ដោយយើងចាប់ដឹងរឿងភ្លឿនថាដើមរឿងមកមួយណាជាទូអង្គល្អនិយាយឲ្យទូអង្គឯអញ្ចឹងណាក្នុងការល្អដែរប៉ុន្តែមិនប្រកែកជាងគេឬក៏រឿងហ្នឹងគេមិនផ្ដោតទៅលើគាត់ទេរឿងហ្នឹងផ្ដោតទៅលើតួមួយទៀតទូឯងអញ្ចឹងណានឹងវិភាគសិក្សាវិភាគតម្លៃអប់រំរឿងតាមរយៈតួអង្គឯកតួអង្គរងបានល្អយកចិត្តទុកដាក់ ចឹងលោកគ្រូសូមរំលឹកមេរៀនចាស់តើមេរៀនមុនរៀនអំពីអ្វី វិជ្ជករកូនបាទមេរៀនមុនគឺជា មេរៀនវិជ្ជករវាទួរៀនពីអ្វីទួរបស់សំណួរបាទរបស់សំណួរណាកូនណាបាទហើយចូលដោយម្ដេចហៅថារបស់សំណួរណាកូនណាបាទដោយម្ដេចហៅថារបស់សំណួររបស់សំណួរគឺជារបស់ សម្រាប់សួរសម្រាប់សួរឲ្យឲ្យគេសួរឲ្យគេសួរឬក៏ឲ្យគេឆ្លើយឲ្យគេសួរឲ្យគេសួរមិនសម្រាប់សួរអត់បានថាសួរឲ្យគេឆ្លើយសម្រាប់សួរគឺយើងប្រើយើងបង្កើតឡើងដើម្បីចោទសួរឲ្យគេឆ្លើយប្រាប់ពីចម្លើយប្រាប់ពីហេតុផលផលយើងមកនឹងបាក់សួរហើយដូចថាបាក់សំណួរមានប្រមាណតម្រងបាក់សំណួរមានប្រមាណតម្រងអ្នកនរគ្នានឹងមេរៀនណាមានប្រមាណតម្រង 11 11អា11ទុំរងរងទុំទៅប្រើពាក្យតាមាន11តម្រងណាបាទល្អអញ្ចឹងអញ្ចឹងលោកគ្រូសូមចូលមេរៀនតែម្ដងអញ្ចឹងលោកគ្រូនឹងដូចមិញបានចោតសួរអញ្ចឹងមិញបានចោតសួរអញ្ចឹងអញ្ចឹងគុណឯងត្រូវរកចម្លើយឃើញអ្វីជាតួអង្គឯកអ្វីជាតួអង្គរងឬគេសួរថាដូចម្ដេចតួអង្គឯកតួអង្គ រងអញ្ចឹងចាំរកចម្លើយណាបាទទាំងអស់គ្នា អានក្បាលបន្តិចណាហើយគុំក៏អានដែរគុំទាំងអស់គ្នាអឺហើយដល់វេនអានអំណានចាំលោកគ្រូឲ្យគុំអានលោកគ្រូអានលើសិនបាទបំណិនតួអង្គឯកតួអង្គរងប៉ុណ្ណាចឹងតួឧតអ៊ូតួអងើជើងកើអានថាអង្គនេះឯស្រៈពេញតួអង្គឯកបាទយើងឃើញសញ្ញាស្រៈមានតែនេះឯសញ្ញាស្អួរសញ្ញាស្រៈនេះនេះពេញតួអានេះក៏ចឹងដែរ រងើបើនិយាយសាក់ពេញតួសំទុះអឺរោគឺស្រៈកប់តួអើវាអត់ឃើញស្រៈអ៊ីស្អ៊ីស្អ៊ីទេតែអាសអើគឺវាកប់តួដល់ពេលអង្គហ្នឹងស្រៈកប់តួអត់អរគុណណាស្រៈកប់តួអត់បើយើងរៀនដល់ថ្នាក់ទី8ទី9ទី10ទៅគេរៀន APE នៅពេលគេសេសេញសេសេញហ្នឹងគាត់សញ្ញាអាណាបាទគេសេល្មិចគេលោកគ្រូភ្លេចបាត់ហើយគេសេអក់អីចឹងណាបាទអញ្ចឹងអក់ងើ អង្គគេសេតែប៉ុណ្្នឹងឯងប៉ុណ្្នឹងគេអានថាអង្គហើយណាបើបើបើអសយើងយើងសេច្រើនអញ្ចឹងដល់ពេលសញ្ញាអានអានតែប៉ុណ្្នឹងឯងឧទាហរណ៍ឧទាហរណ៍ស្អីគេបៃតាបៃតាគេសេបអីបេតអាតាអញ្ចឹងអានថាបអីបេដអាតាអានថាគេសេហ៎គេសេតាមអាននេះអញ្ចឹងដែរយើងសេអញ្ចឹងប៉ុន្តែយើងមិនអាន អង្គើអង្គាអីទេយើងអានដែរតែអង្គអញ្ចឹងសូអង្គគឺអអអង្គអញ្ចឹងទៅ គេអាចស្គាល់ដំណើររឿងមួយបានអាស្រ័យដោយអ្នកនិពន្ធបង្ហាញព្រឹត្តិការណ៍នានាជាព្រឹត្តិការណ៍និយាយពីជីវិតមនុស្សបាទនិយាយពីជីវិតមនុស្សសត្វឬរុក្ខជាតិកាលបើអ្នកនិពន្ធបង្ហាញសកម្មភាពច្រើនបាទនេះកាលបើអ្នកនិពន្ធបង្ហាញសកម្មភាពច្រើនហៅថាពីព្រឹកនៅផ្ទះមែនទេរួចហើយទៅសាលាអញ្ចឹងមានសកម្មសាលាថ្ងៃទៅ សារឧទាហរណ៍ណាចាហ្នឹងគឺសកម្មភាពច្រើនគាត់ផ្លេចនិយាយពី3 3បោះហើយនៅផ្ទះផងនៅសាលាផងទៅផ្សារផងហ្នឹងឯងសកម្មភាព នៅទីណាមួយសកម្មភាពគាត់អាស្រ័យលើទីកន្លែងដែរអញ្ចឹងវាផ្សារភ្ជាប់គ្នា នៃតួអង្គណាមួយ ប្រឈមនឹងបញ្ហាសំខាន់សំខាន់នៃរឿងសំខាន់សំខាន់នៃរឿងតួអង្គនោះហៅថាតួអង្គឯកបាទតួអង្គឯកគឺមានបញ្ហាសំខាន់នៃរឿងគាត់នៅទីនោះគាត់អ្នកដោះស្រាយអញ្ចឹងណាបាទៀបដល់អន្លើមានសកម្មភាពតិចអន្លើអន្លើនោះ ជាតួអង្គរងកន្លែងនេះគេបង្ហាញតួអង្គឯកមជួរនេះតួអង្គរងមជួរនេះឲ្យតាមដានថាឲ្យព្យាយាមថាឲ្យចាំអឺតួអង្គឯកគឺអ្នកនិពន្ធបង្ហាញសកម្មភាពច្រើននៃតួអង្គណាមួយប្រឈមនឹងបញ្ហាសំខាន់សំខាន់នៃរឿងអញ្ចឹងគាត់មានមានវត្តមានច្រើនណាជាតួអង្គសំខាន់ដែលប្រឈមនឹងបញ្ហាសំខាន់សំខាន់នៃរឿងដល់ពេលតួអង្គដែលគ្រាន់តែមានកម្មភាពដល់អន្លើអន្លើខ្លះខ្លះមែនទេ នោះជាតួអង្គរងតួអង្គរង ធ្វើសកម្មភាពបញ្ជាក់ទៀតដែរសកម្មភាពបំពេញឲ្យដំណើររឿងនិងលក្ខណៈសម្បត្តិនៃតួអង្គឯងអញ្ចឹងតួអង្គរងអ្នកអំរើ គេអញ្ចឹងយើងហៅថាអ្នកអំរើ គេអ្នកតួអង្គរងចាំជួយអ្នកក្លាហានចាំជួយអញ្ចឹងទៅហើយតួអង្គរងគឺថាទៅច្បាំងជាមួយគេគ្នាគ្នាស្លាប់អស់មែនណាឬក៏របួសបាត់ដៃបាត់ជើងលាឯតួអង្គឯងគាត់ជាអ្នកឈ្នះបាទគាត់គឺអ្នកដែលបង្ហើយទី វាយផ្ដិចប្រត់ចឹងទៅតួអង្គឯកជាមួយនោះគេក៏បានឃើញតួអង្គមួយបែបទៀតដែលមានសកម្មភាពតិចតួចបាទអាខ្លះតួអង្គតិចតិចតួចឯងគាត់ចេញមកដល់ចាចចាក់មកដៅងបាត់ក្នុងរឿងកូនចៅគេធ្វើសង្គ្រាមមានស្គាល់ឈ្មោះផងកូនចៅធ្វើសង្គ្រាមណាអឺបើតួអង្គសំខាន់សំខាន់គេមានឈ្មោះគេហៅយីលឺហើយ បាទឈ្មោះនេះឈ្មោះនោះបាទដល់ពេលតួអង្គអាចដែលតិចតួអង្គអី ព្រះអង្គដែលមានសកម្មភាពតិចតួចគ្រាន់តែជួយបំពេញសាច់រឿងឲ្យមានការប្រព្រឹត្តទៅហៅថាតួអង្គបន្តបន្សំបន្តបន្សំតួអង្គពីច្រើនអត់សូវឮឈ្មោះទេបាទព្រោះតួអង្គម៉ូតូដប់តួអង្គអ្នកបើកឡានគេគាត់ឡើងជិះទៅហោពូតកង់លោកខ្ញុំទៅនោះផ្លែតទៅនោះបន្តិចណាទៅផ្សារថ្មីអញ្ចឹងគេទៅស្គាល់ឈ្មោះតួអង្គបើកឡានហ្នឹងផងក្នុងរឿងណាបាទហ្នឹងគឺតួអង្គបន្តបន្សំវាអត់ទាំង បាននិយាយជាមួយតួអង្គយើងប្រហែលផងហើយយើងក៏មិនដឹងឈ្មោះគាត់ផងហ្នឹងឯងតួអង្គបន្ទាប់បានសាមចិននៅក្នុងមាន3ណាតួអង្គដែលធំជាងគេគេហៅតួអង្គអីបាទគាត់មានសកម្មភាពសំខាន់សំខាន់ណា ប្រឈមនឹងបញ្ហាសំខាន់នៃរឿងបាទគាត់អ្នកដោះស្រាយទៅជួបហើយមានតួអង្គអីទៀតតួអង្គរបាទនៅក្នុងរឿងមានតួអង្គបន្ទាប់ពីតួអង្គឯគឺមានតួអង្គមួយប្រភេទទៀតហៅថាតួអង្គរង បាទអញ្ចឹងតួអង្គរងគាត់យ៉ាងម៉េចគាត់មានសកម្មភាពដើរអនលើអន លើជាពិសេសគាត់គ្រប់ត្រូលបាទអមទៅអមជាមួយ នឹងតួអង្គឯងណាបាទគាត់គ្រប់ត្រូលនេះបំពេញសកម្មបំពេញឲ្យដំណើររឿងនិងលក្ខណៈសម្បត្តិនៃតួអង្គឯងបាទអញ្ចឹងមនុស្សដែលប្រកែបើយើងនៅតែឯងប្រកែឯងមានប្រយោជន៍ទេអត់ប្រកែតើឲ្យយើងហ្នឹង ទៅប្រឡងជាមួយគេឯងណាបានដឹងថាមានអ្នកក្រំយើងមានអ្នកលើយើងឬក៏យើងលើលើគេអញ្ចឹងតួអង្គនេះណាអញ្ចឹងមិញតួអង្គពីរហើយចុងក្រោយគេគេហៅ តួអង្គបន្តបានសំបាទគឺតួអង្គដែលមានសកម្មភាពតិចតួចបាទនេះមានសកម្មភាពតិចតួចគ្រាន់តែជួយបំពេញសាច់រឿងបាទដូចយើងឧទាហរណ៍យើងជាអ្នកមានឧទាហរណ៍យើងជាអ្នកមានព្រោះតែយើងហ្នឹងបាទធៀបទៅនឹងអ្នកដែលអត់មានធៀបណាបាទយើងមានលុយប៉ុណ្ណាក៏ដោយបើយើងអត់មានអ្នកស្រែគាត់ជាមនុស្សដែលល្អ ធ្វើស្រែដាំស្រូវបានលក់ឲ្យយើងមែនទេ យើងមកអង្គណាយើងតាមខ្លួនឯងយើងមានពេលដែរបើយើងរកស៊ីខុសគ្នាហ្នឹងយើងការងារខុសគ្នាហ្នឹងអញ្ចឹងយើងត្រូវតែពឹងពាក់គ្នាទៅវិញទៅមិនមែនគាត់អត់សំខាន់ទេណាបើក្នុងផ្ទះគាត់គាត់សំខាន់អញ្ចឹងណាឬក៏ក្នុងភូមិគាត់គាត់ក៏សំខាន់ដែរតែគាត់ថាបើគាត់ធៀបមកជាមួយយើង យើងនឹងវាមានស្អីធំជាងគាត់មែនទេមានថាមានប្រាក់ធំជាងគាត់មានផ្ទះធំជាងគាត់អីចឹងណាឬក៏មាននីតិធំណា ឧទាហរណ៍បើសិនជារឿងហ្នឹងគេតាក់ទងតែក្នុងគ្រួសារមួយជាងគ្រួសារហ្នឹងមានតួអង្គហ្នឹងសំខាន់ដែរតែបើរឿងហ្នឹងតាក់ទងនឹងស្រុកមួយចឹងឧទាហរណ៍យើងមេស្រុកណាអាហ្នឹងយើងសំខាន់បើតាក់ទងនឹងប្រទេសចឹងនាយករដ្ឋមន្ត្រីអឺប្រធាននាយកទៅដីនឹងគេសំខាងហ្នឹងតាក់ទងនឹងការដឹកនាំអញ្ចឹងអានិយមន័យតួអង្គហ្នឹងវាវាកាន់តែធំធំធំតាមគ្នាដែរអញ្ចឹងរឿងវាវិវត្តអើកុំឲ្យវៃឆ្ងាយនឹងដល់ណាដល់ណីតាចាស់គាត់មកអានអត្ថបទ បាទសក់ពុនតនកាន់បាទអញ្ចឹងទាំងអស់គ្នាហាត់អានឲ្យដឹងគាត់ណាដើម្បីអាចសួរយល់ឆ្លើយបានតាចូលអ្នកចូលអ្នកអានរឿងបុរសដណ្ដឹងប្រពន្ធដើម្បីសិក្សាពីតួអង្គការពីប្រេងនាយមានបុរសម្នាក់ចង់បានប្រពន្ធក៏ទៅដណ្ដឹង កូនគេម្នាក់ឪពុកម្ដាយខាងស្រីបង្គាប់បើចង់បានកូនយើងជាប្រពន្ធយើងចង់អ្នកចង់ ចង់យើងចង់អ្នកចងអ្នកត្រាំ3យប់បើ របានទៅយើងឲ្យកូនយើងបុរសនោះក៏ប្រងឲ្យគេចងត្រាំទឹកលុះត្រាំទឹកបាទបាន2យប់បុរសនោះឃើញភ្លើងឆេះលើកំពូលភ្នំគាត់ក៏លើកដៃឡើងទំនងដូចជាអាំងភ្លើងបាទគេមកឃើញមកមើលឃើញ បុរសនោះអាងភ្លើងក៏យកជាមិនលើកូនឲ្យគាត់ជាប្រពន្ធឡើយបុរសនោះខឹងណាស់ទៅដឹងចៅក្រមចៅក្រមឲ្យកោះដៃឪពុកខាងស្រូវស្រីនោះជំនុំជម្រះបាទចៅក្រមទទួលយកសំណុកក៏កាត់ចៅឯងត្រូវចាញ់គេហើយ មិនត្រូវបានកូនក្រមុំនោះទេបើដូច្នេះចៅឯង ទៅរៀបបាយមកឲ្យយើងបរិភោគឯចៅនោះក៏គេឮគេថាមិនត្រូវក៏កូមិនត្រូវបាន កូនគេជាប្រពន្ធទេហើយ ត្រូវគេប្រើទៅរៀបបាយមកឲ្យគេបរិភោគដូច្នេះក៏ទុចចិត្តណាស់ដើរបណ្ដើរយំបណ្ដើរប្រទេសសុភាទុនសាយសុភាទុនសាយសួរហេតុអ្វី បានជាបងយំ សុភិតនសាយប្រាប់ត្រង់ប្រាប់តាមដំណឹងសពគ្រប់ប្រការគ្រប់ប្រការសុភិតនសាយសួរទៀតគេឲ្យបងឯងទៅណា បរោះនិយាយឥឡូវគេប្រើឲ្យទៅរៀបបាយសុភិតនសាយបង្កប់អឺបងបងបងឯងរៀបរួចយកមកឲ្យអញទៅផងអញទៅជួយជំនុំជម្រះឲ្យប៉ុន្តែបើបងឯងរៀបបាយមក ស្លកុំដាក់អំបិលប្រហុកដល់ប្រប្រហុកដាក់តែក្បែរខាងនោះ ស្លតែត្រីនិងបន្លែបានហើយប៉ុន្តែបុរសនោះឬសុភាសសែសន្យាដូច្នេះអណាស់ខំទៅរៀបបាយដោយបងដូចបង្គាប់សុភាសសែហើយក៏យកមកជូនចៅក្រមនឹងសុភាសសែចៅក្រមឃើញសុភាសសែមកក៏សួរបងសន្សាយ មករកអ្វីសុភិសង្ស័យឆ្លើយមកជំនុំជម្រះដីលោកចៅក្រមតបអឺចាំបរិភោគបាយរួចសិនចៅក្រអាយចៅក្រមទៅពេលបរិភោគបាយនោះក៏ទៅក៏សួរសំឡអ្វីក៏សាម្លេះសុភិសង្ស័យឆ្លើយតបភ្លើងនៅភ្លើងឆេះនៅលើកំពូលភ្នំថាក្តៅដល់ចុះអំបិលប្រហុកដាក់ក្បែរនោះម្ដេច បានជាបានជាមិនប្រៃដោះសុភាសន្សាយសុភាសន្សាយឆ្លើយតែប៉ុណ្ណេះប៉ុណ្ណេះចៅក្រមតលប្រាជ្ញាទើបកាត់សេចក្តីឲ្យបុរសនោះឈ្នះនាពេលនោះទៅរឿងនេះដកស្រង់នឹងការសម្រួលពីប្រជុំរឿងព្រះម៉ែភាគ5រឿងនេះបានបង្ហាញសកម្មភាពតួអង្គបុរសឈ្នះក្តី បានទទួលកូនក្រមុំធ្វើជា ប្រពន្ធដោយសារការជួយ ដោយសារការជួយកាត់ក្តីទូពីតួអង្គទូពីតនសាយចៅក្រមទទួលសំណុកសំណុកអឺពីឪពុកម្ដាយតែកូនក្រមុំនោះត្រូវបារាជ័យយ៉ាងអាម៉ាស់ហើយឪពុកម្ដាយកូនក្រមុំក៏សុខចិត្តលើកកូន ក្រមុំខ្លួនឲ្យបុរសនោះធ្វើជាប្រពន្ធជាមួយនឹងសកម្មភាពនោះពីនេះយើងស្គាល់តួអង្គនីមួយៗដូចតទៅ បុរសដណ្ដឹងកូនក្រមុំអរដណ្ដឹងក្រមុំឈ្នះស្ដីស្នះដីបាននាងជា ប្រពន្ធជាតួអង្គឯកអង្គឯកសុភាសង្សាយនិងចៅក្រមជាតួអង្គរកម្ដាយឪពុករបស់កូនក្រមុំជាតួអង្គរបស់កន្សំកូនក្រមុំជាតួអង្គរំលឹកតួអង្គឯកជាតួអង្គដែល មានសកម្មភាពច្រើនប្រឈមនឹងបញ្ហាស្មុគស្មាញក្នុងដំណើររឿង តួអង្គរងជាតួអង្គដែលធ្វើសកម្មភាពដោយអន្លើអន្លើហើយសកម្មភាពទាំងនោះជួយបំពេញដំណើររឿងនិងលក្ខណៈដើម្បីសម្បត្តិឲ្យតួអង្គឯកតួអង្គឯកតួអង្គបន្ទាប់បន្សំជាតួអង្គដែលធ្វើសកម្មភាពរហ័សហាហាហោមដើម្បីឲ្យដំណើររឿងឲ្យមានភាពរលូនតែប៉ុណ្ណោះបាទអរគុណច្រើនតាំងពីចាស់តាំងពីបន្ត ខ្ញុំត្រឡប់ទៅនិយមន័យបន្តិចបាទទាំងនេះរឿងនេះបានបង្ហាញសកម្មភាពតួអង្គបុរសឈ្នះក្តី បាទបានទទួលកូនក្រមុំធ្វើជា ប្រពន្ធដោយសារការជួយកាត់ក្តី ពីតួអង្គសុភាទុនសាយបើយើងនិយាយពីភាពឆ្លាតបាទទុនសាយហាក់ដូចជាមានប្រាជ្ញាឆ្លាតជាងបូ បរោះមែនទេបរោះអីបរោះអីបរោះបរោះឈ្នះក្តីបាទ បាទក៏ប៉ុន្តែសារបរិច្ឆេះដីគាត់អឺមានសកម្មភាពនៅក្នុងរឿងពីដើមទីរហូតរហូតមកជាអ្នកដែល ពាក្យបន់ក្តីជាមួយនឹងអឺចៅក្រមណាជាមួយនឹងខាងពុកម្ដាយក្នុងកមុំអញ្ចឹងណាអញ្ចឹងទុនសាអឺទូទុនសានេះគ្រាន់តែមកចូលរួមជួយទោះគាត់មានបញ្ញាប៉ុន្តែដោយសារគាត់មិនពាក់ព័ន្ធអីទេហើយគាត់ជាទុនសាយទេប៉ុន្តែមានបញ្ញាជាចៅក្រមឯទៀតពេលខ្លះអញ្ចឹងចៅក្រមទទួលសំណូកពីឪពុកម្ដាយកូនកមុំនេះ យើងដោយសារមិនមែនអត់ចេះទេតែទទួលសំនោះបាទអញ្ចឹងធ្វើឲ្យរឿងអយុធធម៌កើតឡើងនោះត្រូវបរាជ័យយ៉ាងអាអាម៉ាស់ម៉ាស់ក្បាស់គុនសាយឯឪពុកម្ដាយកូនក្រមុំក៏សោកចិត្តលើកូនក្រមុំខ្លួនតបញ្ញាតែហើយណាបាទបើអត់មានអ្នកទី3ប្រហែលជាអាចឈ្នះណាមានណាតវ៉ាបើលោះអត់ដឹងធ្វើមិនដែរអត់ចេះដែរណាគាត់គាត់អត់គិតឃើញកន្លែងហ្នឹងអញ្ចឹងពេលខ្លះមានគេជួយជាជារឿងល្អតែកន្លែងហ្នឹងឲ្យ បរោះនោះធ្វើជាប្រពន្ធ ជាមួយនឹងសកម្មភាពនេះយើងស្គាល់តួអង្គនីមួយមួយដូចតទៅអញ្ចឹងសកម្មភាពគេគេសរុបថាតួអង្គមានស្អីខ្លះបុរសសំដឹងកូនក្រមុំឈ្នះក្តីណាបាននាងជាប្រពន្ធជាតួអង្គឯងគេឲ្យស្គាល់ហ្នឹងតួអង្គនីមួយនេះមួយអញ្ចឹងយើងដាក់ម្ដុំម្ដុំណាជួនកាលតួអង្គឯងមានច្រើនអ្នកខ្លះ2នាក់អីចឹងមែនទេអញ្ចឹងមាន2នាក់អញ្ចឹងដាក់2នាក់មកអសុភេសុភាទុនសាយនិងចៅក្រម ជាតួអង្គរងបាទ ព្រោះនីតិដូចគ្នាហ៊ុនសាយហើយនឹងចៅក្រមសុទ្ធអ្នកឲ្យក្តីអ្នកឈ្នះអ្នកកាត់ក្តីអ្នកតតតតាំងណាចៅក្រមថាយើងឲ្យឈ្នះដល់ពេលទុនសាយថាមិនត្រូវទេបើឲ្យឈ្នះដោយសារតែបរោះនឹងអាំងនេះឆ្ងាយថាក្តៅដែរចុះសាឡដែលដាក់បងបើប្រហុកនឹងគិតនៅក្បែរឆ្នាំងហ្នឹងមិនក៏មិនប្រៃផងបាទអញ្ចឹងអញ្ចឹងពីរនាក់អ្នកមានបញ្ញាដូចគ្នាយទី កាត់ក្តីគ្នាអញ្ចឹងទៅគេឲ្យជាតួអង្គរើមឯ ពុកម្ដាយម្ដាយម្ដាយឪពុករបស់កូនក្រមុំជាតួអង្គបន្ទាប់បានសំពួកអត់បាន លើកមកនិយាយទេឃើញតួក្នុងភ្លេងហ្នឹងមើលមើលរឿងហ្នឹងកូនក្រមុំបាននិយាយអីមួយម៉ាត់ជូនបរនទៅអត់គេគាត់តែនិទានប៉ុន្តែដល់ពេលគេថតរឿងកូនក្រមុំគេអាចដើរចេញតាមផ្ទះមកណាចុះឡើងចុះឡើងប៉ុន្តែអត់បាននិយាយទេអត់បាននិយាយជាមួយនឹងតួអង្គតបន្សំតួអង្គបាទឯងដូចក៏បាននិយាយជាមួយនឹងទុនសៃទុនសៃបាននិយាយគ្នាទុនសៃបាននិយាយគ្នាជាមួយណា ជាមួយបរិសុទ្ធឈ្នះក្តីបាទលោកអរគុណតួអង្គសំខាន់បាទដែរគាត់ថាអ្នកដែលសំខាន់ជាងគេគឺតួបរិសុទ្ធព្រោះគាត់រឿងរបស់គាត់ក្តីរបស់គាត់ហើយទន្សាយអ្នកជួយកូនក្រមុំជាតួអង្គរុំលឹកណានៅក្នុងនេះកូនក្រមុំរួចហើយនេះកូនក្រមុំទៀតកូនក្រមុំជាតួអង្គរំលឹកមានតួអង្គរំលឹកដែរមិនយើងបង្ហាញតែ3ណាមានតែ4តាអញ្ចឹងនិយមន័យ តួអង្គឯកជាតួអង្គដែលមានសកម្មភាពច្រើនប្រឈមនឹងបញ្ហាស្មុគស្មានគាត់ប្រឈមពេលខ្លះក៏គាត់ត្រូវការជំនួយដែរពេលខ្លះខ្លះក៏គាត់អាចដោះស្រាយខ្លួនឯងបានក្នុងដំណើររឿងតួអង្គរងជាតួអង្គដែលធ្វើសកម្មភាពដោយអន់លើអន់លើ ហើយ សកម្មភាពទាំងនោះជួយបំពេញដំណើររឿងនិងលក្ខណៈសម្បត្តិឲ្យតួអង្គឯកនេះគេប្រាប់ឡើងវិញពីលើមកតួអង្គបន្តបន្សំជាតួអង្គដែលធ្វើសកម្មភាព ហាយហោមដំណើររឿងឲ្យមានភាពរលូន តែប៉ុណ្ណោះណាត្រូវចាំគាត់ណាអាសាអានឲ្យកត់ចម្លងវិញណាជួនកាលអានអត់ត្រូវចាំទៅសេនឹកមានថាយើងចាំប្រហែលយើងសេភ្លេចទៅណា ទៅមើលឡើងវិញខ្ញុំភ្លេចកត់កន្លែងហ្នឹងគាត់ណាបាទកត់ឲ្យមែនទេយើងមិនមែនចេះតាអឺកត់អារឿងនឹងមូលទេយើងកត់តែខ្លឹមវាទេ ជាពិសេសខ្លឹមនៅកន្លែងនេះនេះប្រហែលត្រេហ្នឹងណារឿងអីក៏ដោយហើយកូនចេះសង្ខេបនៅក្នុងរឿងនេះបើកូនមិនបានសរសេរក៏បាននិយាយឲ្យខ្លួនឯងដឹង ហើយមែនទេទៅទៅសេបន្តិចតិចគាត់ទៅចឹងអត់ចេះណាយើងអត់បញ្ចេញហងអាត្រេមកក្នុងរឿងនេះមានតួអង្គចេះណាពីណាខ្លះជាតួអង្គឯងពីណាខ្លះជាតួអង្គរងហើយនឹងកន្លែងបាទនេះនឹងខៃតាបាញ់បញ្ញត្តិនៅក្នុងនិយមន័យគេកំណត់ណាឥឡូវយើងទៅដល់លំហាត់រឿងបាទតាលំហាត់ចូលនេះបង្ហាញតួអង្គឯកតួអង្គរងនិងតួអង្គបន្ទាប់បន្សំក្នុងរឿងសង្គ្រាមរវាង រវាងគីងគក់ និងតាព្រមដែលមានតួអង្គគីងគក់តាព្រមត្រីក្រាញ់ឃ្មុំឪម៉ាល់ណែគេគេឲ្យកូនគិតហ្មងអត់ពិបាកទៅទៅមើលទេប៉ុន្តែបង្ហាញតែប៉ុណ្ណឹងតែឲ្យគិតកន្លែងហ្នឹងណាមិនទៅមើលព្រោះយើងរៀនរួចហើយហ៎គឺខ្ញុំថាយើងចាំបានច្រើនតាគិតទៅគុណទាំងអស់គ្នាអញ្ចឹងគេឲ្យបង្ហាញនេះពីណាជាតួអង្គឯកពីណាជាតួអង្គរងហើយពីណាគេជាតួអង្គបន្តបានសំតារើសគុណនឹកឡើងវិញមើលលោកគ្រូសួរគុណ1នាទីគុណគិត1នាទីសិនណាបាទ បាទសំសួរថាថ្មីគាត់ណាដោយមិនដេចតែហៅថាតួអង្គរងគុណឆ្លើយតួអង្គរង គឺជាតួអង្គដែលមានជាតួអង្គដែលមានសកម្មភាពដែលមានដែលធ្វើសកម្មភាព ដោយអន្លើអន្លើហើយសកម្មភាព ទាំងនោះ ជួយ បំពេញដំណើររឿងក្នុងនឹងលក្ខណៈសម្បត្តិដាក់ឲ្យតួអង្គឯងបាទតួអង្គឯងចឹងលោកគ្រូសួរសំណួរមួយទៀតដោយមិនដេចដែលហៅថាតួអង្គបន្ទប់បន្សំតួអង្គបន្ទប់បន្សំ គឺជាតួអង្គដែលធ្វើសកម្មភាពហែហមដំណើររឿងបាទដំណើររឿងហើយយ៉ាងម៉េចទៀតឲ្យមានភាពរលូនបាទឲ្យមានភាពរលូនប៉ុនគាត់ទៅហែហមបាទជួយបន្តិចបន្តិចចុះដូចមិនដេចទៅហៅតួអង្គឯងតួអង្គឯងគឺជាតួអង្គដែលមានដែលមានសកម្មភាពច្រើនជាងគេនឹងប្រឈមនឹងបញ្ហាស្មុគស្មាញ បាទពុកខ្មែរក្នុងក្នុងដំណើររឿងបាទអញ្ចឹងតួអង្គឯកជាតួអង្គដែលមានសកម្មភាពច្រើនណាស់ប្រឈមនឹងបញ្ហាស្មុគស្មាញក្នុង ក្នុងរឿងក្នុងរឿងអរគុណអញ្ចឹងបាទតោះអញ្ចឹងយើងមកគិតគាត់ណាបាទតើអ្នកណាជាតួអង្គឯកតួអង្គឯកមានដូចជាគីងគក់ត្រីក្រាញ់កូនចាំជំនងជើងគេថាម៉េចទេរឿងហ្នឹងរឿងអីគីងគក់បាទពីគក់ ចាំមកយឹតសង្គ្រាមរវាងគីងគក់និងតាព្រំហ្នឹងណាយើងក៏ប៉ុណ្ណឹងយើងអាចរកតួអង្គបានហើយអញ្ចឹងយើងគិតថាគីងគក់ជាតួអង្គឯងមែនទេកូនបាទបាទអញ្ចឹងគូបទីងគូបទៀងចោះតួអង្គរងជានរណាពីណាជាដៃគូដែលដែលដែលតែបន្ទាប់ពីតាព្រំបាទតាព្រំព្រោះគាត់អត់ឈ្នះគីងគក់ឯងគាត់ឈ្នះហើយគាត់តួអង្គឯងវិញនិយាយទៅវត្ថុម្ដងគឺផ្ដោតលើគីងគក់ដែលតតស៊ូជាមួយតាព្រំអញ្ចឹងតួអង្គរង ចឹងអ្នកផ្សេងទៀតយើងអាចស្មានបានដែរត្រីក្រាញ់បាទត្រីក្រាញ់ក្មុំឪម៉ាជាព្រះអង្គរងនេះមិញរងតាព្រំហើយរងពីរដងមែនបន្ទាប់បន្សំបាទជាហើយឆ្លើយមកឆ្លើយមកត្រីក្រាញ់ខ្មុំអោម៉ាល់គឺជាតួអង្គបន្ទាប់បន្សំបាទនឹងអោម៉ាល់ជាតួអង្គបន្ទាប់បន្សំបាទអរគុណអញ្ចឹងគុណអាចអាចឆ្លើយគាត់ណាបាទជួនកាច់ឆ្លើយថាខ្លួនឯងតម្ដងជួនកាលថាតាមលោកគ្រូណាហើយឡើងវិញឲ្យត្រូវ គួរឆ្លើយដំបូងហៀងខ្លីៗអញ្ចឹងគួរឲ្យថាឡើងវិញបាទអរគុណច្រើនគូណាអញ្ចឹងគុំព្យាយាមនឹកថាឡើងវិញសួរខ្លួនឯងជំនាញហើយលោកភ្លេចភ្លេចមកមើលឡើងវិញអ្វីជាតួអង្គអ្វីជាតួអង្គឯកជាតួអង្គរងនិងតួអង្គបន្តបានសងមិនទូរំលឹកទេណាបាទអរគុណអញ្ចឹងយើងបញ្ចប់មេរៀននឹងប៉ុណ្្នឹងហើយគាត់ណាគឺគុណស្គាល់ហើយកូនប្រាប់លោកគ្រូបានណាគាត់ណាហើយកូនក្រោយៗកូនមានស្មារតីភ្ញាក់លឹកបែងចែករវាងតួអង្គទាំងអស់ហ្នឹងបាទ វីដេអូក្រោយយើងនឹងជួបគ្នាក្នុងមេរៀនថ្មីអំណានគាត់ណារឿងចចចបានកុំភ្លេចជាតិមើលផងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាទអរគ្នានិងសួស្តីដល់ជនរួមភាសាថ្ងៃនេះអឺភាសាខ្មែរមេរៀនភាសាខ្មែរថ្នាក់ទី7យើង បាទសូនឹងនឹងរៀនដល់មេរៀនអំណានបងប្អូនគ្នាបាទយើងមកហាត់រៀនទាំងអស់គ្នាបាទអញ្ចឹងអំណានគេដាក់ចំណងជើងថ្មីកូន រឿងចកចកបាទរឿងចកចកគង់ឃើញថារឿងចកចកហ្នឹងមានប្រហែលពាក្យហ្នឹងបាទមានពីរពាក្យណាគឺពាក្យរឿងនិងពាក្យចចពីរពាក្យហ្នឹងមានប្រហែលស្រៈមានសញ្ញាលោកគ្រូចង់និយាយពីសញ្ញាដែលគង់ឃើញសញ្ញាដែលជាស្រៈអញ្ចឹងទាំងអស់ហ្នឹងសុទ្ធតែជាសញ្ញាហើយកសញ្ញានេះគេហៅព្យញ្ជនៈណាហើយចុះសញ្ញាស្រៈមានប្រហែល មួយមានតែមួយទេតែគឺយើងយើងឃើញហៅវាជា សញ្ញាស្រៈជាអក្សរស្រៈណាយើងហៅអក្សរស្អាស្អីស្អីហ្នឹងកខក៏អក្សរលេខហ្នឹងក៏គេអាចហៅថាអក្សរដែរបាទអក្សរហ្នឹងបានន័យថាស្នាមគំនុះណាពាក្យថាអក្សរហ្នឹងបានន័យស្នាមគំនុះអ្វីដែលយើងគូសសម្គាល់យើងហៅអក្សរប៉ុន្តែគាត់ថាអក្សរវាមានទម្រង់របស់វាអាគូសវិសវាហ្នឹងយើងយើងអត់ដឹងថាជាស្អីតែបើគូសចេញជារូបអក្សរអាហ្នឹងយើងហៅអក្សរឃើញទេគូសជារូបលេខអាហ្នឹងយើងហៅលេខអញ្ចឹងណា ចឹងពាក្យហ្នឹងឃើញតែសអឿមួយទេតែពាក្យចចកមានប្រមាណម៉ាត់3អីប្រមាណពាក្យចចកមាន2ម៉ាត់យើងហៅថា2ព្យាង្គចចក2សំឡេងគាត់ណា2ព្យាង្គ2សំឡេងហ្នឹងហើយចឹងចចកហ្នឹងគឺអត់មានឃើញសញ្ញាស្រៈមួយទេហេតុអ្វីគឺបានវាអានចចកចេញគឺអត់ឃើញសញ្ញាស្រៈប៉ុន្តែវាមានស្អីគេហ្នឹងគេហៅថាស្រៈដែរតែស្រៈកប់តួតួណាបាទវាមានស្រៈកប់តួស្រៈអីគេ បើយើងគិតទៅថាសូចមានស្រាអីស្រាអកប់ទួយើងហៅស្អស្អាតប៉ុន្តែអាស្អមិនដឹងយ៉ាងម៉េចបានមិនយកមកដាក់ណាដល់ពេលចកហ្នឹងវាមានស្អីគេស្អដែរអញ្ចឹងចអចអង្គចយើងឧបមាថាអឺនេះគឺជាស្អវាប្រហែលជាស្រួលប្រកបជាងនឹងណាឧទាហរណ៍ណាព្រោះវាអត់មានស្រាក់ធ្វើយើងហ្នឹងមិនចាប់អារម្មណ៍ណាមិនចាប់អារម្មណ៍ឧទាហរណ៍ចអ ចចអចអង្គចពេលហ្នឹងយើងមិនស្រួលតែប៉ុន្តែវានៅចាក់ចាក់ស្រេះចាក់ជ្រៅទៅត្រូវជីកកាញ់ទៀតអញ្ចឹងពេលហ្នឹងយើង អាចអានថាចចស្រួលចអចអង្គចតែពេលនេះយើងយើងយើងអាចប្រកបថាម៉េចយើងអាចចអចហ្នឹងយើងអានតែចនឹងកចយើងប្រកបអានយកមកពួកយើងមិនចាប់ភ្លឹកថាពាក្យមួយត្រូវតែមានស្រៈប៉ុណ្ណាពាក្យមួយត្រូវតែមានស្រៈបើមិនអញ្ចឹងវាប្រកបចុះគ្នាអាកៅទេសរសេរជា អង់គ្លេសសេមើល ណាអង់គ្លេសវាស្រួលអញ្ចឹងឧទាហរណ៍ថាវ៉ាន់ឧទាហរណ៍ណាអញ្ចឹងវើអវៈវ៉ាណូវ៉ាន់អ្នកខ្លះគេសេឈ្មោះ N ពីរដងគេសេវ៉ាន់អញ្ចឹងណាអញ្ចឹងវាត្រូវតែមានជញ្ញៈមានស្រៈមានជញ្ញជំនះគាត់តែជួយអ្នកខ្លះវាផ្សំគ្នាមានពីសូសជាងរោស្រអញ្ចឹងណាដល់អង់គ្លេសគេសេតែចេះហេណាសរៈសរៈអាសរៈអីគេឧទាហរណ៍ អង់គ្លេសគ្មានសារៈអីណាយើងមាននិយាយបើយើងមានស្រួលអង់គ្លេសមានសកៈអាហាអង់គ្លេសមានសកៈសកៈ i skill love skill ចឹងដែរ ski ដែរ ski love skill ចឹងដែរចឹងអាពីរហ្នឹងហៅជួយជំនាញផ្សំវាដាក់បន្តបន្តបន្តយើងឃើញស្រាក់ដល់ពេលអាយើងនេះស្រាក់ជួនកាលនៅខាងឆ្វេងជួនកាលនៅខាងស្ដាំជួនកាលស្រាក់នៅខាងក្រោមជួនកាលស្រាក់នៅខាងលើស្រាក់ច្រើនកន្លែងតែយើងរៀនសម្គាល់ខ្លួនឯងផងយើងឆ្ងល់បើហើយកត់ចំណាំ បាទតកតងនឹងពាក្យរឿងចចមានសអឺតែមួយទេ បាទហើយអាផ្សេងក៏មានស្រៈដែរតែវាអត់ឃើញរូបគេហៅស្រៈអីស្រៈកប់ទួបាទល្អណាស់ស្រៈកប់ទួអញ្ចឹងស្រៈយើង មានពីរប្រភេទធំធំ មួយគេហៅស្រៈនិស័យមួយគេហៅស្រៈពេញទួស្រៈនិស័យមានពីរទៀតស្រៈនិស័យមានសញ្ញានិងស្រៈនិស័យអត់សញ្ញាគេហៅស្រៈកប់ទួនឹងស្រៈនិស័យណាបាទ ប៉ុន្តែមានសញ្ញាអាពីរនេះអត់មានសញ្ញាទេយើងហៅថាកັບតួអញ្ចឹងមុននឹងចូលរៀនរឿងចចកគ្រូនឹងរំលឹកមេរៀនបន្តិចហើយនឹងសួររំលឹកមេរៀនបន្តិចហើយនឹងប្រាប់ពីវត្ថុម្ដងនៃមេរៀនថ្មីណាតោះអញ្ចឹងមេរៀនអឺថ្ងៃមុនតើមេរៀនអំពីអ្វីរៀនពីតួអង្គឯងតួអង្គរ បាទយើងរៀនអំពីតួអង្គឯកនិងតួអង្គរងអូនៅក្នុងនេះមានច្រើនណាស់គេសួរថាតួអង្គមានប្រមាណប្រភេទបាទអ្នកកូនកូនសាអាសិនមើលតួអង្គតួអង្គដែលយើងបានរៀនយើងនិយាយតែអាយើងបានរៀនសិនមក3មាន3ស្អីខ្លះកូនតួអង្គឯកតួអង្គរងតួអង្គបាទតួអង្គឯក តួអង្គរងតួអង្គរំលឹកនិងតួអង្គតាមពិតទៅរំលឹកយើងមិនសូវបាននិយាយផងបន្ទាប់បានសំបាទនោះតែយើងនិយាយអំពីមេរៀនរបស់យើងបាទហើយនៅក្នុងនេះគេប្រាប់ទាំងតួអង្គវិជ្ជមានតួអង្គអវិជ្ជមានអាហ្នឹងគេគ្រាន់តែអាវិជ្ជមានហ្នឹងតួអង្គរងក៏វាអាចមានវិជ្ជមានដែរតួអង្គបន្ទាប់បន្សំក៏វាអាចមានវិជ្ជមានដែរតួអង្គវិជ្ជមានមិនថាតួងគេមកល្អ គាត់ថាវាមិនសូវខ្លាំងមិនសូវអស់ចាយអញ្ចឹងវាមិនដល់ថ្នាក់ទូឯងប៉ុន្តែគាត់នឹងគាត់ជាថាចំណុចមិនថាចំណុចមួយណាជាជាមួយក្នុងចំណោមតួអង្គល្អល្អបាទថាគាត់ទូកូនចៅគេមានទូមេណាមានទូមេតបក៏ល្អទូកូនកូនតបកូនតបក៏ល្អឧទាហរណ៍អញ្ចឹងបាទទូអវិជ្ជមានអមេអាក្រក់កូនចៅក៏អាក្រក់អាហ្នឹងគេហៅទូអវិជ្ជមានជួនកាលគាត់មិនមានអាក្រក់ប៉ុន្តែគាត់គិតអត់ល្អឯងគាត់ឆ្លោះតែគេឆ្លោះតែឯងអញ្ចឹងទៅ ជួនកាលគាត់ធ្វើល្អតែប៉ុន្តែសម្ដីអត់ល្អឧទាហរណ៍ឯងតួអង្គទេតួអង្គអធេគាត់ស្គាល់ទេគាត់តួអង្គទេតួអង្គអធេធេហ្នឹងមានន័យថាវាវាល្មិចវាយ៉ងវាអត់ប្រែព្រោះបើន័យថាចាប់ដើមរឿងល្អបញ្ចប់រឿងក៏នៅតែល្អដល់ពេលតួអង្គអធេបើន័យថាប្រែប្រែព្រួលដំបងឡើងល្អយូរយូរទៅទៅស្អប់រោរឿងគ្នា ណាឆ្លោះគ្នាហ្នឹងហៅតួអង្គអាហេអ្នកខ្លះមុនដំបូងទៅត្រូវឯដល់ពេលរឿងដំណើរយូរទៅស្រាប់តែស្គាល់គ្នារោបអាងគ្នាវិញនេះអធេមនេះឈប់ឆ្លោះគ្នាទៅជារោបអាងគ្នាវិញចុងបញ្ចប់ក៏សុំទោសរៀងខ្លួនហ្នឹងគេប្រែព្រោះគេដឹងកំហុសហ្នឹងហៅតួអង្គអធេប្រែពីល្អទៅអាក្រក់ប្រែពីអាក្រក់ទៅល្អដល់ពេលដល់ពេលទេល្អល្អរហូតអាក្រក់អាក្រក់អាក្រក់រហូតតងប់ទៅតែអាក្រក់អញ្ចឹងអាហ្នឹងវាអធេយល់ណាធេនឹងអធេមិនថាវាអត់ប្រែប្រួល និងតួអង្គរំលឹករាប់អង្គឯកអង្គតួអង្គឯកអង្គរងបន្តបន្សំតួអង្គវិជ្ជមានអវិជ្ជមានអង្គទេអធេរំលឹក8តួអង្គតាអញ្ចឹងមុននឹងចូលទៅមេរៀនណារំលឹកប៉ុណ្ណឹងចឹងណាបាទមុននឹងចូលទៅរឿងចចកបាទមុននឹងយើងនិយាយពីរូបភាពយើងនិយាយពីវត្ថុអំណងក្នុងមេរៀនហ្នឹងគាត់ណាតាទាំងអស់គ្នាត្រូវត្រូវដឹង3ចំណេះដឹងបំណិននិងអេរិយាប័ត្រ ចំណេះដឹងយល់ដឹង ពីខ្លឹមសារនិងដំណើររឿងចរចរបាទម្ដងទៀតយល់ដឹងពីខ្លឹមសារខ្លឹមសារខ្លឹមដែលសំខាន់ណាកូនណាបាទខ្លឹមគឺសំខាន់ទៅទៀតនិងដំណើររឿងដឹងពីដំបូងណារឿងអីកាត់ឡើងបន្ទាប់មកបន្ទាប់មកទៀតណាហើយបន្ទាប់មកទៀតហើយចុងក្រោយលទ្ធផលណានឹងដំណើររឿងបានល្អដឹងបានល្អណាយល់ជួនកាលយើងយើងនិយាយបានអានេះបានយើងចេះ តែដល់ពេលខ្លួនយើងយើងអ្នកយល់ណាបាទយល់ខ្លួនឯងសិនតាមរយៈការសិក្សាអត្ថបទសិក្សាបានន័យថាពិចារណា ហើយបញ្ចេញជាការយល់ឃើញឆ្លើយតបនឹងសំណួររបស់គ្រូអាហ្នឹងគឺសិក្សាហើយជួនកាលទៅគេសរសេរសិនសេជួនកាលទៅគេនិយាយសិនយ៉ាងនិយាយទៀតណាបាទជួបគេសរសេររឿងនេះមានស្អីស្អីស្អីហ្នឹងគេសិក្សាគេបកបកស្រាយប្រាប់គូគូអានអូគុណយល់នេះឆ្លើយចឹងមកយល់ហើយអាហ្នឹងហើយសិក្សាអត្ថបទចំណុចទី2បំណិនបាទទីរាល់ដងអញ្ចឹងបំណិនមិនថាឲ្យចេះអី បាទរៀនអានឲ្យចេះអានណារៀននិយាយឲ្យចេះឡើងនេះយាយរៀនវិជ្ជករឲ្យទៅសេបាស់តែងរបស់វិជ្ជករចេញអាហ្នឹងបំណិនណារៀបរាប់ដំណើររឿងណាអញ្ចឹងគាត់រៀនហើយគាត់អានហើយគាត់លើកគាត់ងើបឈរឡើងគាត់លើកយកមកនិយាយប្រាប់លោកគ្រូប្រាប់មិត្តមិត្តភ័ក្តិបាទដំណើររឿងនឹងយល់ពីខ្លឹមសាររឿងបានល្អច្បាស់លាស់ចំណុចចុងក្រោយអេរយាបតបាទព្រោះសាច់រឿង បាទមិនថារឿងអ្វីក៏ដោយតែយើងមើលទៅមិនថារឿងអាក្រក់រឿងល្អយើងឃើញអីមិនទួនហ្នឹងយកកាក់កំ pl ែងយើងមើលតាម YouTube អីហ្នឹងណាយើងធ្វើដឹងថាសាច់រឿងហ្នឹងគេនិយាយពីអីរឿងខ្លះវាអត់មានខ្លឹមសារទេវាគ្រាន់តែលេងលេងអញ្ចឹងបើយើងមើលច្រើនពេកយើងអាចខូចវាខូចកំ pl ែងវាលេងថាអត់អត់របៀបអាទាញជើងមកគ្នាអិចផ្ញើទងសោយទៅអាហ្នឹងមិនសូវមានខ្លឹមសារណាយើងប៉ុន្តែយើងយើងមើលហើយក៏យើងឃើញថាត្រូវចេះប្រយ័ត្នថាមិនទៅលេង អញ្ចឹងទេទោះបីគេលេងចម្លែកមើលក៏ដែរក៏យើងអាចរកឃើញចំណុចល្អដែរគឺមិនត្រូវធ្វើអីគេគេក៏ប្លែកទេតែមកគេធ្វើទេណាតែក្មេងវាអត់ដឹងវាលេងមែនតែនអញ្ចឹងណាអញ្ចឹងត្រូវតែមានការគិតរហូតឬក៏ប្រាប់គ្នារហូតឲ្យដឹងកន្លែងខុសកន្លែងត្រូវបណ្ដោះស្មារតីខិតខំរៀនសូត្រស្វែងយល់គំនិតអប់រំល្អល្អក្នុងរឿងនានាមកធ្វើជាបទពិសោធន៍ជីវិតយើងអត់ទាន់ទៅដល់បញ្ហាហ្នឹងទេបើគេមកប្រាប់ឲ្យដឹងដឹងសិនទៅ ជួនកាលយើងឃើញគេក៏យើងដឹងខ្លួនយើងដែរអូបើអញជិះលឿនដូចគេប្រហែលជាគ្រោះថ្នាក់មកអញ្ចឹងណាដូចហ្នឹងបើអត់ពាក់មួកប្រហែលជាធ្ងន់ណាហើយយើងមើលតាមការផ្សាយព័ត៌មានបញ្យលរបស់យើងជាពិសេសយើងមើលរឿងរឿងសัตว์មែនតែអឺអ្វីដែលចង់និយាយគឺឲ្យមនុស្សគិតព្រោះមនុស្សអ្នកមើលមិនមែនសត្វចេះមើលអានរឿងទេយល់ទេបាទហ្នឹងគេហៅថាស្អីអឺប្រធានវិស័យវត្ថុវិស័យអញ្ចឹងណាចឹងសំដៅលើមនុស្សហ្នឹងហើយ បាទប៉ុណ្ណឹងចាស់ចឹងលោកគ្រូនឹងសួរតាចំណងជើងរួចហើយណាកូនណារឿងចរចកូនស្គាល់សត្វចរចទេកូនស្គាល់ចរចដឹងវាស្តៀងអីឬកូនហាក់ដូចអីដែរកូននេះចរចមកដូចសត្វអីសត្វចរចអាចរចដូចសត្វអីដូចសត្វឆ្កែស្តៀងឆ្កែប៉ុនកតុយវាធំហ្នឹងណារោមច្រើនអីចឹងទៅ យើងមមជាងអីចឹងទៅបាទចឹងក៏ឃើញសត្វឆ្កែអត់សត្វឆ្កែចចយើងហៅឆ្កែចចដោយសារវាស្តៀងគ្នាបាទយើងថាពូជជាមួយទៀតក៏បងថាវាពូជនៅព្រៃអញ្ចឹងចោវានៅក្នុងស្រុកឯងវាសាហាវពិបាកចិញ្ចឹមអត់កើតណាដូចឆ្កែគេចិញ្ចឹមកើតគេបរិញ្ញាបាន បានស្រួលជាងចេះយើងឃើញស្អីស្អីលើខ្នងឆ្កែហ្នឹងឆ្កែចកហ្នឹងបាទចឹងមិនចឹងគុណគុណដឹងរឿងខ្លះទេបាទហ្នឹងហ៎បាទហើយបើអានណា វាជួយវាជួយក៏ល្មិចវាជួយទេវាយកអាហ្នឹងអូវាចង់ស៊ីសត្វអស់ហ្នឹងហ៎បាទអូប៉ុន្តែសត្វអស់ហ្នឹងវាញ៉ាឲ្យនំទៅកន្លែងទឹកច្រើនទៅចឹងហ៎ឲ្យលាងបាំងខ្លួនទៅញ៉ាំនេះឆ្ងាញ់ឆៃទៅឆ្ងាញ់បាទនឹងព្រៃចឹងពេលខ្លះអាពួកធំហ្នឹងវាមានអំណាចធ្វើបាបយើងប៉ុន្តែបើយើងឆ្លាតយើងចេះដឹងយើងរៀនដឹងហើយយើង អាចកែប្រែស្ថានភាពដោះស្រាយបញ្ហា ហាជាពិសេសគឺចេះសហការគ្នាអាហ្នឹងរឿងមុំណាការគ្នាធ្វើឲ្យមេរៀនយើងណាកាន់តែចាប់អារម្មណ៍អាចឆ្លើយតបបានគឺយើងមកអានសំណួរសិនបាទនៅពេលយើងអានសំណួរហើយយើងទៅអានរឿងធ្វើឲ្យយើងឆាប់យល់ណាឬជាពិសេសយើងអាចឆ្លើយបដាបដាព្រោះយើងបានអានចម្ងល់ណាអញ្ចឹងសំណួរមួយហេតុដូចមិនដេចបានជាចចកនាំសត្វព្រៃមកបាយទឹកបកមកបាយទឹកបាទអញ្ចឹងទៅពេលយើងអានយើងនឹងដឹង 2តើអេរយៈបតបែបនេះសមស្របឬទេព្រោះអ្វីបាទ3តើចចកំពឹសកុនធ្វើដកឃ្លាណាបាទយើងមើលសរសេរដកឃ្លាដែរអញ្ចឹងយើងត្រូវនិយាយដូចរបៀបដែលគេសរសេរអញ្ចឹងត្រីក្រាញ់សុភាទន្សាយតួអង្គណាជាតួអង្គឯកតួអង្គរងឬតួអង្គបន្ទាប់បានសំបាទ4ហេតុដោយម្ដេចបានជាត្រីក្រាញ់ស្ម័គ្រចិត្តទៅរកសុភាទន្សាយ បាទ5តើសុភីតន្សាយូប្រមកជួយ ដោះស្រាយបញ្ហាឲ្យវងមច្ឆជាតិដែរឬទេ6តើទង្វើរបស់ត្រីក្រាញ់និងសុភីតន្សាជាទង្វើល្អដែរឬទេទង្វើនេះបានផ្ដល់ជាបទពិសោធន៍យ៉ាងណាខ្លះចំពោះនេះបាទយើងយល់យ៉ាងម៉េចដែរអញ្ចឹងទៅពេលយើងទៅអានណាយើងចាប់ចំណុចនោះឲ្យបានផងចោតទំនួសិនចា៎ ឥឡូវលោកគ្រូនឹងអានឲ្យកូនស្ដាប់សិនណាកូនបាទស្ដាប់ទាំងអស់គ្នាពាក្យកណ្ដាលម្នាក់ហើយកូនដឹងទំនុកអានស្គាល់ពាក្យខ្លះហើយធ្វើឲ្យកូនអានបន្ត យើងយើងយើងធូរយើងលឿនណាបាទមិនសូវទៀតតោះចិត្តចាប់ដើមទាំងអស់គ្នាណាស្ដាប់ហើយយើងអាចអានទាំងអស់គ្នាដែរបណ្ដៃស្ងាត់ស្ងាត់ណាអានខ្លួនឯងអឺកាលពីព្រេងនាយមានចចកត្រោបាទចចកត្រោធំមួយដល់ខែលំហើយ វាដើររកត្រពាំងបឹងបួដែលរីងទឹកដើម្បីចាប់ត្រីស៊ីតែណាជុំពាក្យពិបាកបញ្យល់គូបញ្យល់ខ្លះខ្លះណាលុះទៅដល់ត្រពាំងមួយរីងទឹកអស់នៅ តែ ប្រឡងមួយប្រឡងនេះប្រឡោះអញ្ចឹងណាមកប្រឡងមកប្រឡោះហ្នឹងដុំហ៎ឃើញឃើញសុទ្ធតែភក់មានត្រីកំពឹសបង្កងក្តាមជាច្រើនចុះចោឃើញហើយ មានចិត្តត្រេកអររីករីរីករាយ ដោយគិតបាទគិតថាណាថ្ងៃនេះអញមានលៀបធំណា ជាលៀបចម្លែកជាងសប្តាហ៍ថ្ងៃឯកំពឺមានប្រាជ្ញាឯងសូម្បីតែកំពឺក៏មានប្រាជ្ញាដែរតំណាងឲ្យមនុស្សដែលតូចទាបណាឧទាហរណ៍ទៅនឹងមនុស្សសពថ្ងៃណាដល់កញ្ជងអ្នកមានអំណាចអ្នកមានកម្លាំងណាអ្នកមានរិទ្ធអញ្ចឹងចុះតំណាងវិញចោចោអឺយល់គំនិតចោចោយល់ណាព្រោះ សត្វវាតែឃើញមនុស្សក៏វារត់ដែរមន់អីចឹងណាឬក៏ឆ្មាវាឃើញយើងទៅវាយល់ថាយើងទៅចាប់វាវារត់អីណាចឹងកំពឺហ្នឹងក៏វាយល់ឡើងដែរមិនដឹងសម្រាប់ខូចសត្វធំមកអឺថាដូច្នេះក៏និយាយលួងលំចចយើងទាំងអស់គ្នាសតតែជាចំណៃបងចចឯងទាំងអស់ហើយប៉ុន្តែយើងប្រឡាក់ពួកណាបងឯងស៊ីយើងទាំង ពួកដូច្នេះមិនឆ្ងាញ់ពិសាទេចចឆ្លើយធ្វើដូចមិនដេចនឹងឆ្ងាញ់ពិសាកំពើឆ្លើយត្រូវ ត្រូវបងចចោឯងយកយើងទៅលាងទឹកឲ្យជ្រះស្អាតសិនសំស៊ីនោះទៅឆ្ងាញ់ពិសាបានទាំងអស់គ្នា ចចោសួរធ្វើដោយមួយដាច់នឹងយកទៅលាងទឹកបាន បើច្រើនដល់ម្លេះកំពឹសប្រាប់ បងចចោកំព្រួយចិត្តខ្ញុំធានាគិតឲ្យបងបានស្រួលប៉ុន្តែត្រូវបងឯងធ្វើតាមខ្ញុំ ចចោឆ្លើយឡើង បងឯងឲ្យខ្ញុំធ្វើដោយមួយដាច់ក៏ខ្ញុំតាមទាំងអស់ បាទទាំងអស់កំពឹសបង្កប់ចចបើដូច្នេះចូលបងចុះមកដេកននាលក្នុងភក់នេះ ហើយយើងទាំងអស់គ្នានឹងបានតោងខំរោមបង បងត្រូវនាំយើង ទៅរកស្ទឹងបឹងបួឯណាមានទឹកច្រើនថ្លាល្អរួចបងលាងយើងឲ្យស្អាតសឹមបងឯងស៊ីឲ្យឆ្ងាញ់ពិសាតាមចិត្តចោបាទតាមពិតវាមិនដែរទៅលាងអីទេណាសាស្ត្រវិកម្មស៊ីកម្មស៊ីហើយ ឯចចជាសត្វល្មូបហើយល្ងងនៅក្នុងរឿងខ្មែរណាខ្មែរយល់ថាចចជាសត្វល្មូបហើយល្ងងប៉ុន្តែនៅអឺរ៉ុបអាមេរិកចាត់ទុកជាសត្វចចសត្វខ្លាំងចចបាទសត្វរមាញ់ខ្លាំងយើងមើលរឿងដូចក្នុងព្រៃកំពឹសនិងត្រីបបួលគ្នាតោងរួមចចទៅព្រោះចចវាស៊ីសត្វស៊ីសត្វផ្សេងជាអា ហាវាមិនខ្លាំងបាទលុះទៅដល់បឹងបួធំមួយវែងមាន ទឹកថ្លាល្អចចក៏ដើរចុះទៅក្នុងទឹកពួកត្រីនិងកំពឺលោតទៅទៅក្នុងបឹងរួយប្រាប់បងចចឯងទៅ ជញ្ជូនទៅជញ្ជូនមកឲ្យអស់សិនសុំមកស៊ីឲ្យឆ្អែតតែម្ដងយើងនៅចាំបាទបន្តណាបាទទាំងអស់គ្នាយើងអានបន្តទៀត យើងនៅចាំបងឯងនៅទីនេះក៏ចោក៏ទៅចិញ្ជូនត្រីហ្នឹងក៏អំពើមើលលោកត្រាអស់ដឹងត្រាតែអស់ពីត្រពាំងនោះពួកត្រីក៏អំពើក្តាមខ្យងដឹងថាចចោចិញ្ជូនអស់ហើយក្នុងគ្នាមុជទឹកក្នុងមុជក្នុងទឹកជ្រៅបាត់អស់បាត់អស់ឯចចោដឹងថាក៏អំពើបញ្ឆោតដូចនេះហើយខឹងណាស់ដើរទៅបបួលអស់សត្វធំតូចដំរីរមាសខ្លាគ្រប់សត្វទាំងអស់ទាំងពោះថ្លាន់ ពោះធំពោះតូចមិនឲ្យសេះសល់ដល់ដល់ទឹកដើម្បីបពួលគ្នាមកមកបាត់ទឹកបឹងនោះឲ្យរីនឹងបានចាប់ត្រីក្នុងបឹងនោះស៊ីឲ្យអស់ពោះខ្លាំងធ្វើជាទំនប់ទឹកអស់សัตว์ឯងអស់សัตว์ឯងទៀតក៏បពួលគ្នាបាច់សัตว์ក្នុងបឹងហើយសัตว์ក្នុងបឹងដឹងថាចុះបពួលគ្នាបាច់ទឹកឲ្យរីងទាំងបឹងភ័យទាំង បឹងហើយណាក៏នាំគ្នាគិតយើងធ្វើដូចម្ដេចនឹងបាន នឹងបាននឹងបានឲ្យអស់សត្វទាំងនោះលែងបាយទឹកកានោះកានោះត្រីក្រាញ់ឆ្លោយខ្ញុំឮថាឮគេនិយាយថាវងសុភិតសែជាអ្នកមានប្រាជ្ញាដូច្នេះអីចេះដូចចេះដោះទុកមនុស្សសត្វផងជា ច្រើនមកហើយបើដូច្នេះខ្ញុំ នឹង ទៅពឹងបងសុភិតសែឲ្យមកជួយដោះ ទុកព្រួយយើងតោះគុណចំក៏មកត្រីពួកត្រីគិតគ្នាហើយក៏ប្រើត្រីក្រាញ់ឲ្យទៅអញ្ជើញសុភាពសង្សាយត្រីក្រាញ់និងនានាត្រូវថ្ងៃគ្រាបស្រការអស់ដល់ដល់យប់សុភាពសង្សាយចេញមករកស៊ីបានឃើញត្រីក្រាញ់នានាខ្លួនអេនានាដូច្នេះក៏សួរបងត្រីក្រាញ់ទៅណា ត្រីក្រាញ់ឃើញសុភាពសង្សាយ ហើយមានចតិអងណាស់និយាយអង្វរបងសុភិសង្សារខ្ញុំត្បិតត្រីទាំងអស់ក្នុងបឹងគេប្រើខ្ញុំមកតែអញ្ជើញបងសុភិសង្សារត្បិតឬក្នុងឬឬទាំងមនុស្សយាយថាបងជាអ្នកមានប្រាជ្ញាចេះកាន់សេចក្តីដល់ទុកគេឯណាក៏ទុកបងឯងតែងតែតែងតែទៅជួយដោះទុកគេមិនដែរក៏ខានឥឡូវនេះ មានដំរីក្របីគោរមាសរមាំងជូកជ្រូកកំពុះឬកំពុះធំពុះតូចទាំងសัตว์ហើគឺមានកប់គ្រៀលចង្ចង្ក្រាចង្គ្រៀលខ្យងតុកតុងទូក្អែកទឹកប្រវឹកសោមទាំងប៉ុន្មានបានប្រមូលគ្នាបានទឹកបឹកឲ្យរីងនឹងបានចាប់ អស់ត្រីអត់ដែងកន្សាយស៊ីជាចំណីឲ្យអស់ពីក្នុងបឹងនោះ គេឲ្យពស់ខ្លាំងពស់ធំតូច ធ្វើជាទំនប់បឹងទុកបឹងឯនេះឯនេះឯងនេះឯងបើដូច្នេះដូច្នេះបងសុភាទសាអាណិតជួយជួយដោះទុកបងប្អូនខ្ញុំផងខ្ញុំឲ្យបានរួចពីក្តីភ័យអស់ដងដងនេះ នឹងបានដើម្បីគេឈ្មោះតទៅ យើង នឹងតបគុណបងសុភសង្សាយឯងយើងមិនភ្លេចគុណដរាបអស់ជីវិតដរាបដល់អស់ជីវិតខែរំសាយឬត្រីក្រាញ់ហ្នឹងហើយនិយាយអង្វរដូច្នេះក៏ឆ្លើយបងត្រីក្រាញ់ទៅមុនចុះទៅប្រាប់បងប្អូនកុំឲ្យផិតភ័យផិតភ័យចាំខ្ញុំជួយដោះទុកឲ្យកុំបារម្ភឡើយត្រីក្រាញ់ក៏ប្រត្រឡប់មក វិញឯសរសៃលុបព្រឹកឡើងអត់រកប្រលហាមឡើងគេដល់មាត់ដល់មាត់បឹងឃើញអស់សัตว์កំពុងតែបានទឹកកងយកស្រុតឈើដែលដកូវស៊ីធ្លុបមកធ្វើជាសម្បត្តិហើយស្រែកហៅសัตว์ទាំងនោះណែបងបងប្អូនទាំងអស់គ្នាចាំស្ដាប់ចាំស្ដាប់ខ្ញុំត្បិតព្រះអីអន្ត្រីឲ្យខ្ញុំនាំសម្បត្តិមកប្រាប់អ្នកទាំងអស់គ្នាថា ព្រះអិន្ទ្រីព្រះអិនអិនលោកព្រះអិន្ទ្រលោកព្រះអិនលោកបាទនឹងមកនឹងមកកាច់ជើងត្រង់ប្រមុំជើងអកាប់ក្បាលចចរដកភ្លុកដំរីសអសัตว์អសัตว์ឮថាសម្បត្តិព្រះអិនដូច្នោះក៏ភ័យណាស់ភ័យណាស់អើមកទៅជន់លើគ្នាលើគ្នាដំរីរវៃរមាសរមាំងស្ទុបលោតបោលបោលស្ទុបបោលទៅជន់លើ ពស់ថ្លាន់ជាទំនុកជាទំនុកដាច់ខ្លួនជា2 3កំណាត់កំណាត់ធ្លាយនាយទំនុកលិចទឹកស្លាប់អស់សัตว์ទាំងនោះក៏ទៅជាចំណីត្រីវិញតាំងពីថ្ងៃនោះមកអស់សัตว์ទាំងពួងកោតខ្លាចប្រាជ្ញាសុភិតសាយទុកសុភាទន្សាយជាគ្រូបាអាចារ្យទាំងអស់គ្នាបាទអរគុណ បាទអរគុណគូទាំងទីដែលបានហាត់អាននិងទាំងអស់គ្នាដែលបានតាមដាននិងហាត់អានទាំងអស់គ្នា បាទគឺអានបានច្រើនទើបដឹងបានច្រើនយល់ដឹងហើយ យើងសិក្សាដោយតេរីពិចារណាតេរីពិចារណាណាដើម្បីអាចឆ្លើយតបដើម្បីឲ្យយើងកើតនៅបញ្ញាកើតនៅការយល់យល់ឃើញបាទយល់ដឹងយល់ឃើញណាយល់ដឹងមួយយល់ឃើញណាឃើញមិនដឹងចឹងណាដឹងតាមរយៈឃើញគិតបាទដកស្រង់នឹងកែសម្រួលពីប្រជុំរឿងព្រេងភាគ1 បាទអញ្ចឹងលោកគ្រូសូមបាទអញ្ចឹងទាំងអស់គ្នាយើងមកហាត់ឆ្លើយទាំងអស់គ្នាបាទសំណួរហេតុដូចម្ដេចបានជាចចកនាំសត្វត្រីមកបាយទឹកបឹងហេតុអីខាងចាញ់ប្រាជ្ញារបស់ត្រីបកងកពឹសកពឹសបាទព្រោះមិនសុខចិត្តបាទព្រោះយើងថាចាញ់បញ្ញាត្រូវហើយព្រោះដោយដោយចាញ់ល្បិចថាល្បិចបញ្ញាគឺសំដៅល្បិចដែលបោកកុំឲ្យ ព្រោះអាហ្នឹងគេចង់សង្គ្រោះជីវិតគេល្បិចហ្នឹងគឺដើម្បីសង្គ្រោះជីវិតគេមិនមែនធ្វើបំផ្លាញអ្នកណាទេណោះបាទល្បិចមិនមិនតែជាល្បិចវិជ្ជមានល្បិចល្អដើម្បីសង្គ្រោះជីវិតខ្លួនឯងពីពួកដែលមានអំណាចពួកកម្លាំងខ្លាំងណាអញ្ចឹងបានជាឆ្លើយថាចចកនាំសត្វព្រៃមកបាច់ទឹកបឹងពីព្រោះដើម្បីដើម្បីអីដោយខឹងមិនបានស៊ីណាដោយខឹងចាញ់ល្បិចដោយខឹងចាញ់ល្បិចវងកំពឹសត្រីហ្នឹងមិនបានស៊ីណាប៉ុណ្ណឹងណាបាទ យកគូស្លោយសាសវិញមកបងទាំងអស់គ្នាសាក់ស្លោយជាចចនាំព្រៃបាតទឹកបឹងនំសត្វព្រៃវាសត្វព្រៃមកបាតទឹកបឹងពីព្រោះចាញ់កាបោកចាញ់បោករបស់កំពឹសបាទបោកបញ្ឆោតរបស់គុំកំពឹសអត់ទី2គុំសាក់ឆ្លើយមើលតើឆ្លើយថាអេរិយាប័តបែបនេះសំស្របឬទេអេរិយាប័តអាខាងលើនេះដែលពីណាទៅនេះដែលពីណានោមសត្វព្រៃនេះមិនត្រឹមត្រូវទេបាទមិនត្រឹមត្រូវទេពីព្រោះវាសូម្បីតែសត្វតែក្នុង ត្រីស្អីក៏អឺអណ្ដើកអីឧទាហរណ៍ណានៅក្នុងបឹងហ្នឹងណាក្នុងទឹកហ្នឹងណាវាអត់ដឹងអីផងបាយអស់ទឹកដែរអញ្ចឹងយើងថាអីយ៉ាបននេះមិនសមស្របមិនសមស្របទេពីព្រោះអ្នកដែលនៅក្នុងនេះមិនដឹងអីក៏រងគ្រោះដែរបាទអញ្ចឹងណាឆ្លើយមើលពីព្រោះអេរិយានេះមិនសមស្របទេពីព្រោះអ្នកដែលមិនដឹងអីក៏រងគ្រោះដែរបាទក៏រងគ្រោះគ្រោះដែរណាពីព្រោះ ការប្រើអំណាចព្រោះអំណាចរបស់អ្នកឯងសัตว์កកូកមែនទេពោះថ្លានតម្រុយការប្រើអំណាចមកធ្វើបាបអ្នកទាំងសោយណាការដែលចចោតដល់គូកូនមកបាយទឹកបឹងវាមិនត្រឹមតែអន្តរាយតែកំពឹសទេ គឺអន្តរាយដល់សត្វដតីទៀតដែលមិនដឹងអីណាបាទហោទី3សាច់ឆ្លើយមកកូនចោចោចោចោកងពើត្រីក្រាញ់ទាំងអស់គ្នាឆ្លើយតួអង្គណាជាតួអង្គឯកតួអង្គរងឬតួអង្គមិនសមសំតាគុនថាមើលតួអង្គណាជាតួអង្គឯក តួអង្គកំពឹសកំពឹសហ៎តួអង្គឯកហើយពីណាតួអង្គរងចចចចអញ្ចឹងហ៎ហើយឬហើយពីណាតួអង្គតំសំសាយត្រីក្រាញ់ហ៎តាត្រីក្រាញ់ហ៎ចុះទុសាយតួអង្គអីដែររំលឹកតួអង្គរងហ៎រំលឹករំលឹកបាទអញ្ចឹងលោកគ្រូជូនចម្លើយទាំងអស់គ្នាលោកគ្រូជូនចម្លើយអឺតួអង្គឯកចចកនិងកំពឹសបាទចចកនិងកំពឹសពឹស តួអង្គដែលតទល់គ្នាគេចាត់ទុកបើតែតួអង្គអាក្រក់ប៉ុន្តែ ជាគួរអង្គខ្លាំងដែលត្រូវប្រកួតដូចអ្នកចាញ់អ្នកឈ្នះអញ្ចឹងណានឹងកំពឹសគេថាអញ្ចឹងណាតួអង្គរើងត្រីក្រាញ់ត្រីក្រាញ់គឺអ្នកនាំសារណាទៅទៅសុំជំនួយពីសុភីតនសាយគេនឹកឃើញណានឹកមកនិយាយណាបាទអសំណួរទី4សាក់ឆ្លើយមួយហេតុដូចម្ដេចអញ្ចឹងបាន ត្រីក្រាញ់ស្ម័គ្រចិត្តទៅរកសុខសន្សាយដើម្បីអីដើម្បីជួយដើម្បីសុំជំនួយ បាទសុំឲ្យសុភាសន្សាយជួយជួយជួយគេជួយជួយរំដោះរំដោះទុករបស់ពួកគេមកណាបាទឲ្យផុតភ័យទី5សុភាសន្សាយយល់ព្រមទៅជួយបញ្ហាមកជួយដោះស្រាយបញ្ហាឲ្យវងមច្ឆជាតិបាទចេញឆ្លើយមកសុភាសន្សាយពិតជា បញ្ជាហ្នឹងដាក់ពិតជាងគឺបញ្ជាហើយពិតជាបានយល់ប្រមកជួយដល់ស្រ័យបញ្ហាជាតិមែនបច្ចៈខណ្ឌអញ្ចឹងលោកគូនាំកូនបញ្យោទាំងអស់គ្នាដែលតាមដានហើយ គឺត្រូវហាត់សរសេរណាបាទឲ្យវាស្ដែងឲ្យវាច្បាស់ហ្នឹងចំណេះដឹងរបស់យើងបាទឲ្យវាប្រកបនៅលើក្រដាស់របស់យើងហើយអានឡើងវិញទី6តើទង្វើរបស់ឆ្លើយទង្វើរបស់ត្រីក្រែងនិងសុភាសន្សាយជាទង្វើល្អណាស់ ពិតជាទង្វើល្អពីព្រោះនេះគឺទៅរកជំនួយបើមិនបានទៅរកយល់មិនគឺរឿងនឹងមានភ័យដល់ជីវិតមែនទេបាទហើយសង្សាយក៏បាន ជួយតាមនឹងទៅអញ្ចឹងទាំងពីរសុទ្ធតែល្អដូចគ្នាទង្វើនេះផ្ដោតជាបទពិសោធន៍យ៉ាងណាខ្លះខ្ល้ายថាទង្វើនេះបានផ្ដល់ពិសោធន៍បាទជាពិសោធន៍ដល់យើងដូចជាដូចជាអ្វី ជាអីកូនជាអីសាកគិតមើលទាំងអស់គ្នារកជំនួយបាទពីណានេះទង្វើឥឡូវនិយាយពីតេកាញ់តេកាញ់ខំតស៊ូទៅរកទុនសាយឃើញទេអាហ្នឹងគឺជាទង្វើអីអារបៀបតស៊ូហ្នឹងហើយយើងហៅថាតស៊ូដើម្បីអីដើម្បីក្រុមដល់បើយើងនិយាយពីមនុស្សដូចជនរួមជាតិអញ្ចឹងអញ្ចឹងគេថាតស៊ូដើម្បីជាតិក្រុមដើម្បីជាតិអញ្ចឹងណាដើម្បីពុជជាតិពុសាពុជាតិ តស៊ូដើម្បីមិត្តរួមជាតិថាចឹងណាមិត្តមិត្តត្រីមិត្តបញ្ឆាទាំងអស់នឹងទឹកជាមួយគ្នាអញ្ចឹងតស៊ូដើម្បីមិត្តរួមជាតិអីទៀតហើយទុនសាយចេះយ៉ាងម៉េចដែរចេះជួយចេះជួយយកអាសាគ្នាណាគាត់ណាហ្នឹងដាក់ត្រេត្រេមកទី2ចេះជួយយកអាសាគ្នា ដោយមិនប្រកាន់អីគេព្រោះមិនសាយមិនក្នុងទឹកទេតែចេះជួយយកអាសាដោយមិនប្រកាន់អីគេបាទវណ្ណៈពុជសាសមិនពុជមិនវណ្ណៈទេអាហ្នឹងវាវាខុស ភពគ្នាហ្មងខុសកន្លែងនៅហ្នឹងខ្ញុំហៅថាពូជវិសាសអញ្ចឹងណាប៉ុន្តែគាត់ត្រូវតែដាក់ដាក់ខុសខ្លួនអឺហើយហើយដោះស្រាយគេប្រើអីគេបាទចេះដោះស្រាយដោយប្រើបញ្ញាទាំងអស់គ្នាឃើញទេគឺធ្វើអត់ឈ្នះគេទេអញ្ចឹងមានបញ្ញាចំណេះដឹងប្រើប្រើច្បាប់ហ្នឹងហើយទើបអាចដោះស្រាយបញ្ហាបាន បាទអរគុណច្រើនអញ្ចឹងកុំភ្លេចហាត់សរសេរហាត់សរសេរផងណាហាត់សរសេរផងហាត់សរសេរ ហើយអានចម្លើយខ្លួនឯងឡើងវិញដើម្បីផ្ទៀងទាត់ដើម្បីកែសម្រួលណាហើយដូចម្ដេចបានជាចចកនំសាត់ព្រៃមកបាយទឹកដឹងឆ្លើយថាណាចចកបានជាក៏បានជាចចកនំសាត់ព្រៃមកបាយទឹកដឹងដល់គ្នាសាក់សាក់ឆ្លើយសាក់ថ្មីមកពីព្រោះភាសាចាញ់ភាសាចាញ់បោកណាដល់ចាញ់បញ្ឆោតចាញ់បោកបញ្ឆោតរបស់កំពឺអញ្ចឹងណាអេរយៈបបបែបនេះសំស្របឬទេ អាការនំខ្ញុំបាយព្រៃហ្នឹង សមសរុបទេមិនសមសរុបទេពីព្រោះជាការប្រើអំណាចបាទតាគៀកសង្កត់ទៅធ្វើបាបអ្នកទុនខ្សោយ ជាពិសេសអ្នកដែលអត់នៅក្នុងទឹកអ្នកដែលនៅក្នុងទឹកហ្នឹងវាអត់ដឹងអីគ្រោះថ្នាក់ទុកភ័យដល់គេទៅទៀតអញ្ចឹងហាត់ឆ្លើយចឡើងចឡើងចឹងផងបាទអរគុណច្រើនចឹងប៉ុណ្ណឹងចិត្តថ្ងៃហ្នឹងយើងនឹងជួបគ្នានៅវីដេអូក្រោយ